ពីបើចិត្តខ្ញុំចង់ផឹកខ្ញុំចង់តែអស់ស្រោងផឹកស្រោងលេចរឿងឈីចាំទាំងអស់ radar and knock ពេលខ្លះខ្លងគិតថារំដៃគ្មានក្តីសុខរំអត់តែទុកពីបងគ្មានអ្នកដឹងពេលខ្លះខ្លួនខូចចិត្តស្ទើរតែមិនដឹងតែគេខូចចិត្តមកដល់ទៅវិញ ពេលពីបើចិត្តខ្ញុំចង់ផឹកខ្ញុំចង់តែផឹកអស់ស្រវឹងផឹកស្រវឹងបំភ្លេចរឿងឈឺចាំទេអផឹកស្រវឹងពេកលក់ខ្ញុំគ្មានគិតអ្វីសោះពេលស្រវឹងស្រវឹងចិត្តឈឺលើកដើរតែពីបងចិត្តខ្លាំងពេកខំតែចាំវិញយកឆ្នាំចិត្តខ្លួនមិនបានចង់លោកជាងថ្មីមួយរួននៅសង្សារអ្វីខ្ញុំត្រូវចងចាំអត់ដឹងតែឈឺចាប់ The sound of my DJ.